អញ្ចឹងអាត្មាវិលមកនិយាយពីសម្បត្តិអូខេពីសម្បត្តិមនុស្សពិតប្រាកដសម្បត្តិមនុស្សដែលញាតិញោមចេះតែសាធុនឹងទំនងជាយល់ច្រឡំចង់ឲ្យកើត មានសម្បត្តិភោគទ្រព្យអីជាសម្បត្តិសិទ្ធិជាអ្នកមានអីទេដឹង បានចេះតែសាធុនឹងសម្បត្តិមនុស្សនេះគឺកំណើត មនុស្សនឹងឯង ដែលយើងនិយាយពីការកើតជាមនុស្សជាការក្រហ្នឹងនិយាយពី សម្បត្តិមនុស្សគឺកំណើតមនុស្សនឹងប៉ុន្តែវាមិនមែនតែកំណើតមួយទេវារួមសំ4ហៅសម្បត្តិមនុស្សទី1គតិសម្បត្តិគតិសម្បត្តិគឺគឺតួបដិសន្ធិជាកំណើតមនុស្សនឹងតែម្ដងអានឹង យើងមិនអាចទៅស្វែងរកខ្លួនឯងទេបើប៉ុនមិនអោយទេអាហ្នឹងយើងក៏គ្មាន បានមកដែរយើងអត់បានទៅរៀបចំខ្លួនឯងពេលដែលកើតហ្នឹងទេហ្នឹងហើយទី2ឧបតិសម្បត្តិគឺមានអវយវៈគ្រប់គ្រាន់កាយសម្បទា គ្រប់គ្រាន់ទាំងចិត្តទាំងស្មារតីទាំងរូបកាយអីគ្រប់គ្រាន់ កើតមកពេញបរិបូរហៅថាឧបតិសម្បត្តិ ចឹងមានន័យថាកើតមកមកកាផ្លេនោះមានសម្បត្តិពីរសម្បត្តិរបស់មនុស្សពីរទី1កំណើតទី2គឺអវយវៈគ្រប់គ្រាន់ហើយទី3កាលសម្បត្តិកាលសម្បត្តិមានន័យថាយើងកើតមកជួបស្រុកទេសដែលអឺមានច្បាប់ទលាប់ត្រឹមត្រូវ មានសាលារៀនមានផ្សារមានមន្ទីរពេទ្យមានអីអីចឹងណាមានន័យថាជាការពេលវេលាដែលយើងកើតមកវាមិន ជាសម័យអត់ឃ្លានឬក៏សម័យសង្គ្រាមរត់លូនអីអានឹងជាសម្បត្តិមួយទៀតហើយទី3អើទី4ប្រយោគៈសម្បត្តិប្រយោគៈសម្បត្តិវាពាក់ព័ន្ធនឹងការងារដ៏ត្រឹមត្រូវរបស់យើងនឹងដែលធ្វើឲ្យអាជីវិតរបស់មនុស្សនឹងរស់នៅ មាន សុខដុមរមនានឹងវាពាក់ព័ន្ធនឹងការប្រព្រឹត្តតួប្រព្រឹត្តនឹងឯងជាសម្បត្តិរបស់យើងដែរ រីឯទ្រព្យសម្បត្តិខាងក្រៅឬក៏កិត្តិយសខាងក្រៅហ្នឹងអាហ្នឹងមិនហៅថាសម្បត្តិមនុស្សទេនឹងហៅថាជាកម្មគុណរបស់មនុស្សជាតម្រូវការរបស់មនុស្សនឹងជាលទ្ធផលតើហ្នឹងប៉ុន្តែប្រហែលជាច្រឡំការ ទទួលពរទៅសាធុថាសូមឲ្យ មានសម្បត្តិមនុស្សនឹងបែបទំនងជារឿងគិតរឿងលុយរឿងកាក់រឿងមាសរឿងប្រាក់អាលុយកាក់មាសប្រាក់បណ្ដាយយុស័កហ្នឹងមិនមែនជាពាក្យសម្បត្តិមនុស្សក្នុងទីនេះទេ អានោះវាជាលទ្ធផលនៃការប្រព្រឹត្តទេឃើញទេគួសម្បត្តិមែនទែនគឺប្រយោគៈគឺការធ្វើការប្រព្រឹត្តការរៀនសូត្រការប្រព្រឹត្តខ្លួនឲ្យត្រឹមត្រូវ អានោះផលវាកើតទៅអាមាសប្រាក់កិត្តិយសគេឈ្មោះអាហ្នឹងវាជាកាមគុណតាដែលជាលទ្ធផលនៃការប្រព្រឹត្តតែតួសម្បត្តិគឺ4ហ្នឹងគតិគឺកំណើតឧបតិកាយសម្បទាសុខភាពកាលសម្បត្តិស្រុកទេសដែលសំគួរ ហើយនឹងប្រយោគៈគឺការប្រព្រឹត្តការធ្វើពីព្រោះអីពីព្រោះទាំង4ហ្នឹងខ្វះតាណាមួយក៏មិនអាចសម្រេចជាសម្បត្តិមនុស្សពេញបបោដែរហ្នឹងកើតជាមនុស្សតែមកខ្វះស្មារតីឈួតឡប់ចឹងទៅមិនដឹងទៅយកស្អីឃើញទេអឺឬក៏កើតជាមនុស្សពេញបរិបូរកើតមកចំស្រុកទេសមិនមានការគ្រប់គ្រងល្អដូចសម័យ3ឆ្នាំ8ខែចឹង កើតមកភ្លាមបើសិនតែបន្តអញ្ចឹងរហូតដឹងទៅរៀននៅណាទេវាមិនដឹងថាទៅរៀបចំមកខ្សែជីវិតយ៉ាងម៉េចទេហ្នឹងហើយហើយកើតមកហើយពេញបរិបូរហើយ មាន កាយសម្បត្តិមមមួន ហើយជួបស្រុកទេសគេដែលល្អហើយប៉ុន្តែទៅធ្វើអំពើខុសអាសម្បត្តិមួយទៀតគឺការងារនឹងវាអត់ត្រូវ នឹងទៅខ្សែមិត្តភ័ក្ដិមិនល្អខ្សែគប់មិត្តភ័ក្ដិមិនល្អខ្សែគ្រឿងញៀនឬក៏ប្រព្រឹត្តអបាយអបាយមុខអីផ្សេងផ្សេងដែលជាវិបត្តិទៅវិញអញ្ចឹងវាវាសម្បត្តិហ្នឹងវាផ្ទុយជាមួយនឹងវិបត្តិ4ឃើញណាវិបត្តិ4គឺកតិវិបត្តិវិបត្តិហ្នឹងគឺវាវាអន្តរាយមានន័យថាវាវាខូចมันមាន កំណើតជាមនុស្សទេកើតជាដេរិឆានកើតជាអីទោះបីជាទិញ iPhone 14ក៏មិនចេះប្រើដែរ ខាត់ចាប់ខាត់លោកឯនោះដែរហ្នឹងចេះអាប់ដេតទេអឺទី2កើតជាមនុស្សក៏ដោយប៉ុន្តែមានឧបតិវិបត្តិកើតមកឈួតឡប់អត់គ្រប់ទឹក អីចឹងទៅនេះវិបត្តិវាទៅជាវិបត្តិអត់បានសម្បត្តិទេអាហ្នឹងហើយទី3កាលវិបត្តិ ជួបស្រុកទេសមហន្តរាយជួបអ្នកគ្រប់គ្រងមិនប្រកបដោយធម៌អីចឹងទៅត្រូវគេជិះជាន់អីសពគ្រប់គ្មានសិទ្ធគ្មានសេរីធ្វើការខ្លាំងដូចសម័យពលពតចឹងណាឆ្លាតក៏មិនដឹងទៅបំពេញកិច្ចការងារទេអានោះជួងពើងត្រង់ជួរទៅធ្វើការដូចគោដូចកបីចឹងឃើញទេណា ចឹងការវិបត្តិហ្នឹងក៏វាវាជាវិបត្តិមួយដែរហើយមួយទៀតអឺបយោគវិបត្តិធ្វើខុសមានកំណើតមនុស្សមានដៃជើងមមមួនសុខភាពល្អពេញលេញជួបសុខទេសគេល្អសំបីកើតនៅក្នុងប្រទេសសេរី មានច្បាប់មានអីក៏ដោយប៉ុន្តែមានបយោគវិបត្តិធ្វើខុសខ្សែគប់ខុសប្រព្រឹត្តខុសអបាយមុខសពគ្រប់ចឹងទៅឈ្មោះថាសម្បត្តិមនុស្សនឹងខូចឯង ដូច្នេះអឺការដែលព្រះដ៏មានពុភៈព្រះអង្គនិយាយពីសម្បត្តិហ្នឹងវា បានដោយបន់គឺបានដោយការធ្វើត្រូវនឹងដំណោះហ្នឹងហើយមួយជាការបញ្ញៈស្មារតីយើងទាំងអស់ថាអ្វីដែលបានមកទាំងអស់ទាំងកំណើទាំងអវយវៈសុខភាពទាំងអស់នេះមិនមែនបានមកងាយងាយទេហ្នឹងហើយឲ្យយើងឃើញតម្លៃរបស់វា ហើយឲ្យចេះប្រើប្រាស់វាឲ្យបាន ល្អពោះរបស់នឹងមិនមែនបានមកឯងឯងទេបានមកដោយកំណប់គឺបុណ្យហ្នឹងហើយគឺត្រូវប្រើប្រាស់វាឲ្យបានល្អឲ្យដឹងថាសម្បត្តិយើងមានមិនមែនក្រខាងក្រៅឈ្មោះថាជាក្រក្រៃលែងនោះទេបាទដាច់លងាហ្នឹងហើយប៉ុន្តែយើងបទោសតែរឿងខាងក្រៅអត់ទេគ្រប់គ្នាមានមុខមាត់មានដៃជើងមានអីទៅមានសម្បត្តិមនុស្សគ្រប់គ្នាហ្នឹងហើយ ប៉ុន្តែយើងអត់ឃើញតម្លៃរបស់វាយើងទៅប្រៀបផ្ទឹមគ្នារឿងកាមគុណខាងក្រៅតិចច្រើនជាងគ្នាទូចចិត្តអន់ចិត្តអីយ៉ាងទៅរីឯនៅក្នុងទេវលោកព្រះអង្គអត់ប្រើពាក្យថាសម្បត្តិទេអ្នកណាគេប្រើពាក្យសម្បត្តិមិនដឹងតែក្នុងនឹងស្មាមើលព្រះអង្គមិនបានប្រើពាក្យថាសម្បត្តិទេព្រោះជាទូទៅនៅក្នុងទេវតាហ្នឹងគេកោតដោយបុណ្យខ្ពស់មិននិយាយទេវតាទៀតទេគឺមានទេគឺមាន គេមានកំណើតនឹងពេញបបោគេមានដៃជើងវាមិនងាយទេវតាណាកាប់មកខ្វាក់ទេហ្នឹងហើយអញ្ចឹងព្រះអង្គមិននិយាយពីសម្បត្តិកាលវិបត្តិអ្នកគ្រប់គ្រងដោយធម៌មិនដោយធម៌អីព្រះអង្គអត់និយាយនិយាយថាសម្បត្តិនៅ ក្នុង ទេវលោកហ្នឹង កលែងទេវលោកហ្នឹងព្រះអង្គនិយាយពីសេចក្តីត្រេកអររបស់ទេទេវតាតែគេមានតែសេចក្តីត្រេកអរមិនសូវមានរឿងបៀតបៀនមិនសូវមានរឿងអញ្ញាអញ្ញៃដាច់ទឹកដាច់ភ្លើងអីដូចយើងទេគេមានតែសេចក្តីត្រេកអរដូចច្រើនណាតែបានអញ្ចឹងដោយបនហ្នឹងនឹងនិយាយរឿងទេវតាហ្នឹងខុសពីយើងរីឯសម្បត្តិគឺព្រះនិព្វាន មិនមែនតួព្រះនិព្វានហ្នឹងឯងមិនមែនទេគឺតួបញ្ញាណាគឺតួទស្សនៈសម្បត្តិ ទស្សនៈសម្បត្តិគឺតួបញ្ញាដែលអាចពលត្រូវនៅ ព្រះនិព្វាន ថាជាអីពិតប្រាកដអានឹងសម្បត្តិព្រះនិព្វានហ្នឹងមិនមែនតួនិព្វានទេណាគឺតួបញ្ញាទេដែល ចម្រើនឡើងរហូតដល់មានសមត្ថភាពឃើញច្បាស់នៅព្រះនិព្វាននឹងឯងតួទស្សនៈសម្បត្តិគឺសោតាបត្តមៈដំបូងគេនឹងឯងហៅថាសម្បត្តិគឺព្រះនិព្វានហ្នឹងចឹងប៉ុណ្ណឹងបងចឹងបណ្ណាគុណសូមអរ